ឲ្យយើងប្រសើរក្រនបើឬក៏អាប់អន់ដោយសារពេលវេលានោះទេតាមពិតពេលវេលាបានផ្ដល់ឱកាសឲ្យយើងល្មមគ្រប់គ្រាន់អាចកសាងនៅសេចក្តីល្អបានក្នុងមួយថ្ងៃមួយថ្ងៃហើយយើង រស់មកដល់ បច្ចុប្បន្នហ្នឹងញាតិញោមមាន ក្មេងមាន ចាស់ប៉ុន្តែចង់និយាយថាអ្នកដែលបានរស់មកដល់បច្ចុប្បន្ននេះកាលណាយើងនិយាយពីសំណាងឬក៏មិន សំណាងហ្នឹងយើងនិយាយពីខ្សែជីវិតរបស់យើង ដែលយើងជួបបញ្ហាអឺលំបាកឬក៏សនុកអីយ៉ាងណា ប៉ុន្តែតាមពិតនឹងអំណោយធម្មជាតិនឹងបានផ្ដល់ឲ្យយើងសឹងតែគ្រប់គ្នា ក្នុងការបំពេញសេចក្តីល្អក៏ដូចជា បំពេញនៅការងារជាប្រយោជន៍សម្រាប់ខ្លួនឯងនិង សម្រាប់អ្នកដទៃ ដូចជាពួរដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានទី1គឺអាយុមានទេអំណោយពីធម្មជាតិហ្នឹងមកដល់បច្ចុប្បន្ននេះយើងមានទេមានណាអាយុគឺជីវិតនេះឯងដែលជាពួរដែលព្រះសម្មាសម្ពុទ្ធប្រទានមិនជាពាក់ព័ន្ធនឹងទ្រព្យសម្បត្តិអីប្រមាណចាត់ជាពួរទេពីព្រោះអឹមពាក្យចាស់និយាយថាម៉េចអឹម ខ្លួនរស់របស់កើតមែនទេអានឹងវាជារបស់ខាងក្រៅនៅស្រេចតែលើយើងចាត់ចែងកិច្ចការងាររបស់យើងទេហើយទី2គឺសុខៈមានជីវិតហើយនឹងមានសុខភាពទៀតសុខភាពនឹងគឺជាទ្រពដ៏ប្រសើរជាលៀបដ៏ប្រសើរជាងលៀបអ្វីទាំងអស់ឥឡូវ គេឲ្យទ្រព្យសម្បត្តិប៉ុន្តែយើង ខ្វះខាតសុខភាព បានអីប្រសើរជាមួយទ្រព្យសម្បត្តិនឹងដូចជាអាត្មាឃើញ អ្នកដែលមាន សម្បត្តិធនធានច្រើន កាលទៅពេទ្យនៅអូស្ត្រាលីនៅ nursing home ហ្នឹងមានឧត្តមសេនីយ៍ម្នាក់ហ្នឹងគាត់ ដើរលើលើលើលើអត់ដឹងអីប៉ុន្តែទ្រព្យសម្បត្តិគាត់ច្រើនណាស់តែគាត់ជាម្ចាស់ទៀតទេទ្រព្យសម្បត្តិនឹង អាចធ្វើឲ្យជីវិតគាត់សុបាយកើតជាមួយនឹងសុខភាពអញ្ចឹងណាអត់ទេឃើញទេទៅព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថា អារោគ្យបរមាលាភាអារោគ្យបរមាលាភាព្រះអង្គមិនសម្ដែងថាសវណ្ណៈ បរមាលាភាមាសជាលៀបតប្រសើរណាវៈជារាបរមាលាភាពេជ្រនឹងជាលៀបតប្រសើរឬក៏យោះជាលៀបតប្រសើរឋានៈជាលៀបតប្រសើរអត់ទេបងអត់អត់សំដែងចឹងគឺការមិនមានរោគទៅបជាលៀបដល់ប្រសើរនឹងនឹងលៀបសម្រាប់ជីវិតមិនពាក់ប៉ុនជាមួយនឹង អរិយទ្រព្យឯងគឺពាក់ព័ន្ធសម្រាប់ជីវិតនឹងតំងជីវិតដែលយើងរស់នៅនឹងបាន សុខទុក្ខនឹងបងឃើញថា ទីមួយគឺអាយុទោះបីស្អីសំខាន់យ៉ាងណា ប៉ុន្តែអត់អាយុចប់ណាដូចអាត្មាធ្លាប់ លើកឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាញាតិញោមដើរទៅ ដល់ព្រៃហ្នឹងមាន អ្នកមនុស្សមួយយកពេជ្រឲ្យយើងម្លាំងមកម្លាំងច្រើនណាស់ពេជ្រញាតិញោមដែលមានពេជ្រម្លាំងឯងគេឲ្យយើងប៉ុន្តែគេសុំតែម្យ៉ាង គេសុំក្បាលយើងវិញយល់ដែរអត់យល់ដែរយកក្បាលយកក្បាលយកពេជ្រអញ្ចឹងវាវាអត់មានស្អីដែលថ្លៃជាងជីវិតហ្នឹងសម្រាប់យើងគឺថាវាអត់មានអីអញ្ចឹងបាន ព្រះអង្គសម្ដែងរឿងនេះមិនមែនឲ្យយើង ស្រវឹងជាមួយនឹងជីវិតហ្នឹងឯងឲ្យដឹងថាទីមួយយើងយើងមានរបស់ដ៏សំខាន់ហើយដែលនៅមានជីវិតហ្នឹងណាមានន័យថាយើងកំពុងតែមានរបស់ដ៏សំខាន់ដោយសេចក្តីថាព្រះអង្គកុំឲ្យយើងចាប់អារម្មណ៍ត្អូញត្អែពីរឿងអីច្រើនពេកឲ្យដឹងឲ្យសប្បាយចិត្តជាមួយនឹងកិច្ចការងារត្រូវ ប្រព្រឹត្តតទៅទៀតថាយើងមានទុនសម្រាប់ធ្វើការងារហ្នឹងទុនសម្រាប់ការងារហ្នឹងទីមួយគឺជីវិតនេះឯង ហ្នឹងការងារចិញ្ចឹមជីវិតក៏ដោយការងារស្អីក៏ដោយមកបួសអញ្ចឹងក៏ដោយញាតិញោមមកកាន់សិលក៏ដោយ ទុន សំខាន់គឺអាយុជីវិតនេះឯងហ្នឹងគឺសំខាន់ណាស់ហើយបានជីវិតហ្នឹងទី2គឺអឹមសុខៈគឺសុខភាពសុខភាព ណាសុខភាពនឹងសំខាន់ដោយសារគ្រប់កិច្ចការទាំងអស់សំបីតែការងារចិញ្ចឹមជីវិតក៏ដោយ ការមកបំពេញបុណ្យកុសលអញ្ចឹងក៏ដោយបើអត់សុខភាពធ្វើស្រួលណាមិនស្រួលទេធ្វើសមាធិក៏ដោយ ស្ដាប់ធម៌ក៏ដោយរក្សាសិលក៏ដោយខូចកាពះហើយបោសុតមិនកើតមែនទេហ្នឹងហើយបោសុតមិនកើតទេណាអញ្ចឹងបានណា នៅក្នុង ទេវទូតហ្នឹងយមរាជសួរបរោះខ្លះទេមិនសួរទាំងអស់ទេ សួរថាអ្នកឯងធ្លាប់ឃើញទេវទូតទី1ទេស្អីទៅទេវទូតទី1នឹងទេរៈនឹងឯងនឹងមកមួយទៀតហ៎ហើយពេលឃើញអញ្ចឹងអ្នកមានការពិចារណាថាម៉េច គ្រាន់តែឃើញហើយគ្មានចេះពិចារណាហ្នឹងយកមករាយថាយើង ប្រមាទណាហើយតម្រុំតែមិនពិចារណា ថាប្រមាទចុះអាសបាយចិត្តមិនបានទៀតនោះអានឹងវាវាចូលជាស្អីទៅទៀតណាអឹមយមរាជនឹងសួរថាតើអ្នកឯងមានពិចារណាថាការដេកក្នុងគោនឹងគឺជារឿងលំបាកកើតមកត្រាំមុតលមុកមេដាបេដាជាប់ដោយមន្ទិលផ្សេងផ្សេង គឺជារឿងលំបាកជាទុកលំបាកអ្នកឯងដែរគិតចឹងណា អត់កណ្ដអត់នឹងយមរាជថានឹងគឺជាសេចក្តី ប្រមាទណាហើយដល់យើងមិនមែនត្រឹមតែមិនគិតទេថែមទៅជាសបាយបនខួបម្ដងម្ដងប្រព្រឹត្តអបាយមុខទៀតស្រាគ្រឿងសវឹងសពគ្រប់ហើយយើងចាត់ទុកថាជាមង្គលសម្រាប់យើងឃើញទេអានឹងវាទៅជាស្អីទៅទៀត ណាហើយសូរាហ្នឹងគឺជាប្រធាននៃសេចក្តីប្រមាទទៅទៀតប៉ុន្តែនិយាយចឹងទៅ ទៅណាក៏ប៉ះរឿងហ្នឹងហឹមកុំថាឡើយប៉ុនធម្មតារហូតដល់ប៉ុនខ្មោចគេដាក់ស្រាទៀតទៅហើយសពថ្ងៃហ្នឹងប៉ុនលោកឆានដាក់ស្រាដែរវាតោះតែមិនតាន់ប្រកេនលោកដែរអញ្ចឹងខ្វះប្រកេនលោកអញ្ចឹងហ្នឹងហើយយើងមើលសិល5 ទី5ហ្នឹងខ្ញុំតោះធំខ្ញុំប្រកករណា សូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចៈណាផឹកនៅទឹកស្រវឹងសរានឹងវិរ័យហេតុជាទីតាំងនៃសេចក្តីប្រមាទវាជាទីតាំងនៃសេចក្តីប្រមាទតែចូលទៅហើយ ខ្លួនយើងដូរអស់មនុស្សធ្លាប់ត្រឹមត្រូវនោះវាទៅជាស្អីដែរ ហ្នឹងមិនអាចារ្យផឹកស្រាឬកិលេសអាហ្នឹងហ្នឹងកុំថាអាចារ្យអាចារ្យមិនចេះផឹកឯអាចារ្យហ្នឹងចឹងបាទហ្នឹងអាយើងនិយាយអញ្ចឹងក៏និយាយទៅប៉ុន្តែថាបើយើងលើកឡាត់កាត់ចេញឲ្យហួសពីបុគ្គលទៅក៏វាមិនអីដោយសារចេះតែនាំគ្នាប្រមាថអញ្ចឹង មក ពីសង្គមវាអញ្ចឹង មានន័យថាយើងជួបមនុស្សជុំវិញវាអញ្ចឹងវាសម្បូរអញ្ចឹងបានវាជើទៅអញ្ចឹងហ្នឹង តាមពិតមនុស្សយើង គ្រប់គ្នាកើតមកសិលល្អតែញាតិញោមប៉ុន្តែប្រសិនបើយើងកើតមកនៅក្នុងសង្គមអរិយបុគ្គលមកល្អណាស់មនុស្សយើងណាមែនទេហ្នឹងហើយតែហោដូចពីរឿងនិយាយដើមគ្នាក្មេងកើតនៅស្រុកនេះឃើញល្អថងអត់សូវចេះនិយាយដើមគ្នាមកពីអី មកពីកើតនៅក្នុងសង្គមដែលគេមិនចូលចិត្តនិយាយចឹងហើយញាតិញោមខ្មែរយើងចូលចិត្តនិយាយដើមមកពីអីមកពីធ្លាប់ពីស្រុកខ្មែរមកមែនទេមែនអត់ហ្នឹងអាក្មេងស្រុកនេះអាត្មា មើលទៅអត់សូវចិត្តជ្រៀតជ្រែករឿងគេទេសម្បីទូរស័ព្ទហ្នឹងក៏មិនសូវចូលចិត្តឆែករបស់គេដែរអត់ទេសបុតអីហ្នឹងហើយបើនៅស្រុកខ្មែរយើងអូហែកមើលអស់ឥឡូវហ្នឹងហើយមកពីអីវានៅ ក្នុង សង្គមអញ្ចឹង អញ្ចឹងយើងមិនអាចបង្កើតតាមបន្ទោសមនុស្សសម័យក្រោយបាន មនុស្សសម័យក្រោយកើតមិនមកពីអ្នកមុននឹងផ្ដល់ទិន្នន័យឲ្យតែហោដូចជាសម័យពលពតយើងក្មេងអាយុ10ឆ្នាំ ជាងធ្វើឆ្លួបហើយសម្លាប់ដោយយល់ថាម៉ែឪក៏ខ្មាំងដែរសួរថាក្មេងនឹងវាកើតមកដឹកនាំយោបាយចឹងឯក្មេងនឹងមក ពីមនុស្សចាស់បញ្ចូលខួរក្បាលឲ្យតាមែនទេនឹងចឹង អញ្ចឹងចឹងនិយាយថាតាមពិតមនុស្សយើងកើតមកព្រះអង្គថាចិត្តចិត្តយើងកើតមកដូចទឹកតំណក់ទឹកថ្លាស្អាតអញ្ចឹងអញ្ចឹងមនុស្សនឹងទៅជាយ៉ាងណាវាគ្មានគោចំហខ្លួនឯងទេមកដំបងនោះ មនុស្សអាចរកផ្លូវដើរខ្លួនឯងបានទល់តែមនុស្សនឹងធំដឹងក្តីរៀនបានច្រើនហើយមានការវិភាគច្រើនទៅអាចរកផ្លូវខ្លួនឯងដើរដោយវិធីណា តែកើតមកភ្លាមស្អីតាមគេទាំងអស់និយាយ និយាយតាមគេមានប្រកាសភាសាខ្លួនឯងណាមនុស្សណាដែលកើតមកហើយអញមិននិយាយតាមអ្នកឯងអញនិយាយភាសាអញភាសារបស់ក្មេងមាននៅអង្ងាហ្នឹងហ៎ស្អីទៀតក្អកកាហែមស្រែកយំសោចប៉ុណ្ណឹងភាសាគេគេយំមកតែប៉ុណ្ណឹងមាន បង្កើតភាសាអីប្រចាំខ្លួនឯងកើតសូម្បីតែមួយម៉ាត់ទេ អញ្ចឹងយើងគ្រាន់តែបដោតទៅលើភាសាមានន័យថាអ្នកដែលកើតមកស្រូបពីយើងចាស់ចាស់ហ្នឹងអញ្ចឹងកើតមកឃើញជុំវិញយើងមិនខ្មិចវាអញ្ចឹងហ៎អញ្ចឹងក្មេងមិនអក្រក់ទេទំពាំងមិនដែលស្នងស្វាយទេមែនទេទំពាំងមិនដែលស្នង ស្វាយទំពាំងស្នងអីស្នងឬសេហ្នឹងហើយអវិលទៅសម័យព្រះអង្គវិញ នៅដែនកករ គេប្រព្រឹត្តធម៌ច្រើនគេនិយាយតែពាក្យល្អជួបជុំគ្នាគេសួរពីធម៌បដិបត្តិបើអ្នកណាមិនចេះធម៌គេថងមនុស្សស្អីអញ្ចឹងកើតតនព្រះឲ្យឃើញដឹងខ្យល់អីសោះគេបន្ទោសត្រូវខ្មាស់គេ មនុស្សសម័យនោះហ្នឹងគេចម្រើនសតិប្បដ្ឋានខ្លះគេចម្រើនពីកាយានុបស្សនា ខ្លះគេចម្រើន ពីចិត្តតានុបស្សនាខ្លះគេយកវេទនាខ្លះគេយកធម៌ទៅ កំពង់ទឹកក៏ដោយទៅផ្សារក៏ដោយ ទៅទិញអីហ្នឹងមុនទិញគេសួរសិនអ្នកឯងមានធួអីប្រចាំខ្លួនទេអានេះគេសួរអញ្ចឹងណាសួរគ្នាអញ្ចឹងហើយបើសួរទៅអ្នកណាថាអត់ដឹងគេប្រអាប់ហ្មងគេប្រអាប់ថាងាប់កើតតន់ ព្រះខ្លួនវាដឹងខ្យល់អីឥឡូវយើងទៅសួរគេអញ្ចឹងបើយើងភ្លើម្នាក់ឯងនេះអានឹងគេមកទេសនានៅវត្តណាមានណាមកនិយាយកន្លែងលក់បន្លែឃើញទេ គេនឹងថាយើងភ្លើគេនឹងថាយើងយ៉ាប់ហ្មងអញ្ចឹងសំដែងថាសម័យហ្នឹងមិនបានយកធัวជាធំទេអញ្ចឹងមនុស្សវាបានអញ្ចឹងវាសមហើយមែនទេវាសមហើយហើយនៅតែវត្តទេដែលយើងអាចគិតថាយើង នៅ មានធัวអាអីបើយើង នៅវត្តអត់ធัวទៀតមិនដឹងទៅរកធัวឯណាទេចឹងមិនថាថាបើវត្តអត់ធัวទៀតមិនដឹងទៅរកឯណាទេញញោមញញោមអ្ហា នឹងបើវត្តអត់ធោទៀតមិនដឹងទៅរធោនៅឯណាទេមែនទេនឹងហើយអបាយមុខអីអីអីបើថាមកលេង ក្នុងវត្តលេងកបែងបៀអប៉ោងអីក្នុងវត្តទៀតមិនដឹងទៅបដៅនៅឯណាទេមែនតាដីមកកវិច្ចវត្តនឹងជៀសវាមិនបានវាមិនដឹងថាទៅជៀសនៅឯណាទៅណែនាំមនុស្សនៅឯណាមែនទេ អាត្មាចេះនិយាយទៅទេលឺលឺញាតិញោមឯងលេងបៀពេញវត្តអីខឹងអាត្មាងាប់ទេណាអត់ទេអត់ទេហ្នឹងហ្នឹងអឺនៅវត្តខ្លះអាចារ្យអាចារ្យលេងឲ្យលោកមើលទៅលើកមើលបើអាត្មាស៊ីអាហ្នឹងណាតែយូរទៅវាទ្រាំបានមើលចេញមកអាត្មាម្ដង អញ្ចឹងទៅទាំងអស់គ្នាអញ្ចឹងមិនថាអឺយើងសពថ្ងៃបើនិយាយពីព្រៃក៏វាឆ្ងាយមែនណាលោកចង់ទៅនៅព្រៃក៏វាមិនកើតដឹងដើរបិណ្ឌបាតឯណាថាស្រុកអាមេរិកកាំងយកពិបាកស្រុកខ្មែរហ្នឹងឯងក៏មិនដឹងទៅនៅព្រៃឯណានេះញាតិញោមព្រៃវាអស់បាត់ហើយខណៈជនជាតិភៀកតិចហ្នឹងអស់កន្លែងនៅដែរហ្នឹងឃើញព័ត៌មាន ថ្មី ថ្មីហ្នឹងហ្នឹង ថ្ងៃមុនឃើញគេដើរដុតផ្ទះរាប់សិបផ្ទះដុតផ្ទះប្រជាជនឲ្យចេញចេញគេដើរដុតហឹមដល់ដល់ថ្នាក់ហ្នឹងហើយយើង ចង់បោះទៅនៅព្រៃមិញដុតអាស្រមលោកខ្ទេចទៀតអស់ទៅនៅវេលាសឹកអញ្ចឹងយើងនៅតែទីវត្តអារាមអញ្ចឹងណាយើងអាចថានៅទីវត្តអារាមហ្នឹងបើថាទីវត្តអារាមហ្នឹងมันមានធัวទៀតมันមានការបដិបត្តិធัวទៀតចប់ហើយចប់ហើយ ហ្នឹងអញ្ចឹងបានអាត្មានិយាយពីរបស់ប្រសើរដែលយើងមាននេះទី1គឺអាយុទី2គឺសុខៈសុខភាពដល់ទៅវណ្ណៈពោសម្បល់កាយនេះ ចំណុចទី3ទេមិនមែនចំណុចទី1ទេឧទាហរណ៍ដូចញាតិញោមឆ្លងកាត់សម័យពលពតមកឃ្លានទេកាលនោះឃ្លានណាឧទាហរណ៍ថាឥឡូវបែកមកអញ្ចឹងទៅ មកដល់ភ្លាម គេដាក់ថាសមួយម៉ាក់កយេ ឯថាមួយទៀតម្ហូបអាហារយកអាណាមុនហ៎យកអាណាមុននឹងមួយសិតតែម្សៅបកមុខម្សៅស្អាតស្អីសពគ្រប់ដាក់ទៅស្អាតមកប៉ុន្តែយើងអត់បាយ3ថ្ងៃណាហើយមួយទៀតដាក់អាហារមួយថាសមកយកមួយណាយកមួយណាយកអាស្អាតឬយកអាឆ្អែតអាស្អាត នឹងទល់តែឆ្អែតសិនមែនទេ ឃើញលំដាប់វាត្រូវហ្នឹងហើយហ៎ឧទាហរណ៍ថាឥឡូវវាអត់មិនអត់បាយទេប៉ុន្តែយើងឈឺឈឺខ្លាំងណាមួយខាងគឺថ្នាំពេទ្យសម្រាប់ព្យាបាលមួយខាងសម្រាប់លាបឲ្យស្អាតយកមួយណាយកអាព្យាបាលខ្លួនសិនមែនទេអញ្ចឹងឃើញវាត្រូវតាមហ្នឹងណាជីវិតគឺទៅសុខភាព ឬទៅបានសុខភាពវាខ្វះនេះខ្វះនោះដូចមិនស្អាតបានចេះអញឹមដាក់កញ្ចក់អីហ្នឹងមកពីស្រួលខ្លួនហើយទេមែនទេគឺថាមកពីស្រួលខ្លួនហើយទេមកពីសុខភាពល្អហើយទេហ្នឹងហើយបានចុងក្រោយពលៈហ្នឹងកម្លាំងកាយហ្នឹងកម្លាំងកាយបាទកម្លាំងកាយហើយនឹងកម្លាំងប្រាជ្ញាត្រូវការសិក្សារៀនសូត្រត្រូវការស្ដាប់អញ្ចឹង ញាតិញោមមើលមើលពួរដែលពុទ្ធប្រទៀនមកណាគឺប្រទៀនអ្វីដែលនៅ ក្នុងខ្លួនយើងនឹងតែម្ដងឃើញទេជីវិតក៏នៅក្នុងខ្លួន សុខភាពក៏នៅក្នុងខ្លួនពោសម្បល់កាយនឹងក៏ជាប់ពាក់ព័ន្ធនឹងខ្លួនកម្លាំងកាយកម្លាំងប្រាជ្ញានឹងក៏នៅក្នុង ខ្លួនកាលណារបស់នឹងផ្សំផ្គុំគ្នាទៅអាចកសាងសម្បត្តិខាងក្រៅបាន អាចថែរក្សារបស់ខាងក្រៅបាននឹងមានទ្រព្យសម្បត្តិក៏ដោយអត់សុខភាពទ្រព្យនឹងគង់តែអស់ទេមែនអត់ញាតិញោមនឹងមានទ្រព្យច្រើនប៉ុន្តែឈឺរហូតមិនត្រូវជូនឲ្យពេទ្យកំណាញ់បណ្ណាក៏ដោយ ទុកមិនក៏ដោយលក់មើលខ្លួនតលតែអោះនឹកឃើញការពីជាង10ឆ្នាំមុនញោមស្រីអាសាតែឈឺគេសួរតែដែរបានហូបអីឆ្ងាញ់ទៅអត់ឲ្យទៅពេទ្យ មួយឆ្នាំមួយឆ្នាំធ្វើស្រូវបានមកឲ្យពេទ្យអោះចិត្តល្អណាស់ឲ្យបានឲ្យពេទ្យថាមិនមែនទេមកពីឈឺអញ្ចឹងបានថានៅពេលដែលយើងមានសុខភាពល្អហ្នឹងគឺជាលៀបដល់ប្រសើរពូដល់ប្រសើរប៉ុន្តែពេលដែលយើងមានសុខភាពល្អហ្នឹងទេវទូតទី2នេះដែលយមបាលសួរយមរាជសួរហ្នឹងឯងឃើញទេវទូតទី2ពេលឯងនៅរស់ណា ថាអត់ដឹងស្អីជាទេវទូតទី2គឺមនុស្សឈឺតែមនុស្សចាស់មនុស្សចាស់សិនណាហ្នឹងមនុស្សចាស់រួចទៅបានទេវទូតទី3មនុស្សឈឺតែឃើញមនុស្សឈឺទេតែមិនឃើញហើយគិតថាម៉េចដែរឃើញមនុស្សឈឺទេអត់ដែលគិតថាម៉េចផងគាត់ទៅមិនចង់ឈឺដូចគេដល់ប៉ុណ្្នឹងឯងមែនទេយ៉ាងច្រើនខ្លាចឆ្លងអស់អស់យ៉ាងឯងត្រូវខ្លាចឆ្លងរោគហ្នឹងជឿនឯងដែលគិតថាណែ ឈឺនឹងមិនមែនឈឺតែគាត់ទេយើងអាចឈឺ anytime ឈឺគ្រប់ពេលសុកសុកមិនប្រកាសថាសុករហូតទេដូចថ្ងៃមុនហ្នឹងដុកទ័រមួយនៅពោធិ៍សាត់ហ្នឹងមើលគ្រាន់តែអត់ដឹងខ្លួនឯងឈឺសោះឡើងទៅលើផ្ទះឡើងអត់ដល់ស្រាប់តែកើតហត់មួយផ្លេតហ្នឹងហត់មួយផ្លេតមកពិនិត្យមើលខ្លួនឯងឃើញ ដូចជាទឹកនៅក្នុងសួនហ្នឹង ឲ្យគេបូមឲ្យបូមឲ្យទៅវាអត់ជាទៅពេញពេញជូនទៅយួនយួនទៅថៃមកវិញមួយថ្ងៃស្លាប់ញាតិញោមដុកទ័រឈឺអត់ឈឺដែរហ្នឹងហើយនឹងចឹងចឹងចេះអីក៏ដោយ មាន សមត្ថភាពប៉ុណ្ណាក៏ដោយអស់សុខភាពឲ្យចប់ហើយណាដូចអាត្មាដើរទេសនាចឹងដោយសារនៅមានសុខភាព ព្រោះឥឡូវកវាមិនសូវស្រួលហើយតើអស់កនឹងទៀត nothing ហ្នឹងហើយចឹងផ្ដើមប៉ុណ្ណឹងក៏ចង់និយាយថារឿងទុកលំបាកក្នុងជីវិតអ្នកណាក៏មានប៉ុន្តែគ្រាន់តែផ្សេងផ្សេងគ្នាប៉ុន្តែបើយើងពិនិត្យមកវិញពិនិត្យមកវិញថាយើងមានអីខ្លះពុទ្ធឲ្យអីខ្លះដល់យើងពុទ្ធសរសើរអីខ្លះយើងមានជីវិត មានសុខភាព សិតតែមានសិតតែមាននៅសិតមានទុនសម្រាប់ធ្វើល្អទាំងអស់ឃើញទេមានអីត្រូវអស់សង្ឃឹមមែនទេគ្រាន់តែសង្សារបែកចិត្តអីក៏ដល់ថ្នាក់ស្លាប់ខ្លួននោះ មានតន់អស់អីមែនទេមែនទេហ្នឹងកណ្ដាលផ្លូវតល់ធ្វើម៉េចពេលដើរដល់ផ្លូវតល់ you turn មកមែនទេណា អឹមមានសំណួរយើងខ្ញុំកណាទាំងឡាយសូមទូលសួរនៅចម្ងល់ខាងក្រោមនេះចំពោះបដិជគុណម្ចាស់សូមបដិជគុណម្ចាស់មេត្តាធ្វើនៅសេចក្តីអនុគ្រោះជួយបកស្រាយនៅចម្ងល់របស់ពួកយើងខ្ញុំកណាដោយអនុគ្រោះ អ្នកធ្វើបុណ្យដូចជាបុណ្យសពបុណ្យបច្ច័យ4បុណ្យតក្កណានុបទានលៈម្ចាស់បុណ្យបានបច្ច័យនោះមកចំណាយក្នុងការធ្វើបុណ្យនោះប៉ុន្តែនៅសល់បច្ច័យហើយក៏ទុកសម្រាប់គ្រួសារតើម្ចាស់បុណ្យនោះមានទោសក្នុងការចាយវាយម្ចាស់បច្ច័យនោះដែរឬទេអឺមវាមិនជាពាក់ព័ន្ធជាមួយកម្មបត្តិទេពីព្រោះវាខ្វះអង្គណាបើយើង វែកញែកនៅក្នុងអង្គនៃការលួចវាអត់វាអត់គ្រប់ណាដោយសាររបស់នឹងអឹមគេអត់បានដាក់ថាជារបស់សង់ឬក៏ជារបស់កសាងអីគេអត់បានដាក់អញ្ចឹងដោយសារយើង ធ្វើប៉ុនទៅក៏គេចូលប៉ុនជាមួយយល់ណាគេចូលប៉ុនជាមួយប៉ិនក្រន់ថា បើកាលណាយើងអត់បានលះបង់សម្បត្តិខ្លួនឯងដើម្បីធ្វើទេយើងចាត់តែចែងរបស់គេហ្នឹងវាមិនមែនជាបុណ្យរបស់យើងនិយាយរួមទៅការប្រគេនប្រសង់ក្តីការអឺធ្វើតេកណានុបទាននឹងក្តី ដូចក្រណនំទាន គេយកមកធ្វើប៉ុណ្ណឹងវាវាអត់បានអញ្ចឹងបានថាប៉ុននៅតែជាប៉ុនអញ្ចឹងនិយាយពីការធ្វើសិនកុំតន់និយាយពីអឹមសល់ប៉ុននៅតែជាប៉ុនអញ្ចឹងនៅក្នុងធัวមួយព្រះអង្គសម្ដែងថា បុគ្គលធ្វើបុណ្យដោយខ្លួនឯងតែមិនបបួលគេកើតជាតិណាណាមាន សម្បត្តិច្រើនប៉ុន្តែអត់ញាតទេបុគ្គលបបួលទៅគេ ធ្វើប៉ុន្តែខ្លួនឯងអត់ធ្វើកើតជាតិណាណាមានញាតច្រើនប៉ុន្តែក្រ ហើយបើបបួលគេផង ធ្វើខ្លួនឯងផងកើតជាតិណាណាទៅ គឺមានទ្រពផងមានបរិវារទៀត ដូចគេបានធ្វើសេដ្ឋីធ្វើអីហ្នឹងមានអ្នកបម្រើច្រើនគឺអញ្ចឹងសិតតែរឿងអញ្ចឹងអឺហើយអឺចំណុចទី4នោះមិនធ្វើដោយខ្លួនឯងហើយ មិនបបួលគេទៀតអានឹងជាតិណាណាទៅក្រ ហើយពឹងគេអត់បានទៀតវាខ្វះសេចក្តីអាណិតណាហ្នឹងហើយអញ្ចឹងយ៉ាងណាការបបួលគេនៅតែល្អតែវាតោះរសល់លុយហ្នឹងទុកចាយខ្លួនឯងនេះសួរសួរតែហ្នឹង ហ្នឹងយ៉ាប់អត់ហ្នឹងធ្វើបន់បង្ហើយផ្ទះបាយអីចឹងទៅណាអាហ្នឹងវាចូលនៅក្នុង ការជួញបន់ដែរនឹងចឹងប៉ុន្តែវានៅលើចេតនារបស់គាត់ទៅទៀតចេតនាហ្នឹងតើយ៉ាងម៉េចដែលគាត់គិតថាគេចូលជាមួយខ្លួនឯងហើយក៏គាត់យល់ថាហ្នឹងវាមិនជាទោសអីទេអាហ្នឹងក៏អញ្ចឹងតែបើគាត់គិតតាំងពីដើមម៉េះ អេគិតធ្វើម៉េចបានលុយច្រើនតិចធ្វើបុណ្យហ្នឹងដើម្បីវសល់មកបើហើយផ្ទះបាយគិតតាំងពីដើមបាបតាំងពីមុនម៉េះយល់អត់នឹងអាហ្នឹងវាមានតិចមានច្រើនទៅលើការគិតការគិតតែបើសិនគាត់គិតហ្នឹងគាត់អត់មានអត់មានគិតថាម៉េចចំណាយធនធានរបស់គាត់ក៏គាត់ចំណាយទទួលពីគេក៏ក៏គាត់ធ្វើប៉ុន្តែធ្វើសល់ទៅក៏គាត់ប្រើប្រាស់ទៅអានេះវាជារឿងមួយទៀតអញ្ចឹងបានថាអ្វីអ្វីវាសម្រេចនៅលើចិត្តអញ្ចឹងណា នៅលើចិត្តរបស់គាត់ បើយើងបើគាត់ធ្វើនឹងដោយបំណងថា ធ្វើដើម្បីមិនឲ្យគេចូលបានច្រើនទៅដើម្បីឲ្យចំណេញអាហ្នឹងយ៉ាប់តាំងពីដើមហ៎បាបតាំងពីពីគិតមកម៉េះយល់ទេនឹងចឹងហើយប៉ុន្តែបើផ្ទុយទៅវិញចាស់ប៉ុននោះយកបច្ច័យទៅធ្វើប៉ុនបន្តទៀតតើអានិសង្ឃអាហ្នឹងកាន់តែល្អណាគឺ វាពេញដៃពេញជើងនិយាយរួមទៅបើយើងគិតថាធ្វើបន់កុំកុំគិតចង់ចំណេញពីក្នុងនឹងអីសោះបានវាស្រឡះហើយបើថាយើងគិតទៅធ្វើធំទៅខ្លាចខានចេះចោះធ្វើតិចក៏បានដែរដាក់តបាតប្រសងទៅបើថាយើងរៀបវាមិនកើតព្រោះបន់គឺមិនមែនធ្វើឲ្យយើងពិបាកញាតិញោមត្រូវចំណាំចឹងថាធ្វើធំក៏ដោយប៉ុននាំឲ្យវាជាទៀតចអល់ខ្លាចខាតខ្លាចចំណេញខ្លាចខាតខ្លាចចំណេញញាតិញោមខ្លះក៏រៀបធ្វើកឋិន ដប់ឃើញអាមេឃខ្មៅមកខ្សឹបពិបាកចិត្តអូថ្ងៃនេះអមហូបហើយយូរមកខាតងាប់ហើយញាពីពិបាកចិត្តអញ្ចឹងមានបានបនច្រើនណាស់ព្រោះបនគឺជាការស្អាតផ្លូវចិត្តហើយបើធ្វើទៅអាឡ័យទៅភ័យអាឡ័យទៅដាំចក្រីបច្រាស់អាឡ័យភ័យខ្លាចទៅវាខាតមហូបនោះនឹងដល់អញ្ចឹងទៅវាហើយហើយប៉ុនហ្នឹងតាមពិតនៅខ្មែរមើលម្ចាស់ប៉ុនដោយច្រើនចាញ់ចាញ់អ្នក ដែលទៅចូលរួមពួកគាត់រវល់ពេកគាត់ខ្វល់ពេកពិបាកពេកគាត់អង្គុយស្ដាប់ធម៌ក៏អត់កើតដែរបុណ្យធំពេកណាឥឡូវទៅទទួលភ្ញៀវបើមិនទទួលខ្លាចគេខឹងមានណាមានបាន ធ្វើបាន ល្អណាធំតារូបរាងឯប៉ុន្តែចិត្តនេះនិយាយពីដូចអដេញដូចស្អីដូចស្វាអញ្ចឹងវានៅមិនស្ងៀមហ្នឹងស្ដាប់ស្ដាប់ទៅគេកេះទៅនេះស្ដាប់ទៅគេកេះទៅនោះសពគ្រប់ទាំងអស់ហ្នឹងអាថ្មទៅវសក់វិញ បើមានធនធានច្រើនធ្វើក៏ធ្វើច្រើនណាប៉ុន្តែមុនធ្វើដល់ចាត់ចែងឲ្យស្រួលឲ្យនរណាកាន់ការជំនួសឲ្យនរណាធ្វើអីជំនួសខ្លួនឯងត្រូវតែអង្គុយស្ដាប់ធួរឲ្យបាន នេះបើបើធ្វើធំណាញោមខាងនោះគិតចិត្តទៅធ្វើបនធំហ្នឹងគឺគឺទល់តែអញ្ចឹងណាហើយមែនតើអាត្មានៅស្រុកខ្មែរបនដែលអាត្មាពិបាកទេសមាន2បនដែលមានទ្រង់ទ្រាយធំកាន់អង្គមនុស្សច្រើនណាពិបាកទេសណា បុណ្យប្របាក់ទី2បុណ្យអ្នកធំបាក់ទេសបុណ្យអ្នកមើនកងសីនេះប្របាក់ទេសណាជួនកាលគេវាមិនទុកការសំដែងធោះជាការសំខាន់ទេទេសទេសទូរស័ព្ទមកអឺមិនវិញវាអត់សំខាន់ហើយដល់តែយើងនិយាយក៏វាមិនអស់ពីពោះពីពងនិយាយស្រួលគេងល់ឥឡូវបើមិនលើកជើងគេនោះមែនទេ អញ្ចឹងបានអ្នកខ្លះគឺថាអូអាត្មាអ្នកក្រមិនមិនមុនងៃបានតាមពិតអ្នកមុនខ្មាំងៃបានគឺអ្នកធំវិញទេមកចូលចិត្តទេជាមួយញាតិញោមនៅតាមជនបទនិយាយទៅសនុកនិយាយស្ដីបដើអីបដើគាត់មិនទៅខឹងអីមែនទេហ្នឹងតាមពិតទេសពិបាកមែនតើគឺប៉ុនតែម៉ឺននឹងតែហ្មងពិបាកហ្នឹងប៉ុន្តែម៉ឺនខ្លះក៏គាត់ស្រួលដែរហើយ ចឹងបានព្រះអង្គអាត្មាឃើញព្រះអង្គព្រះអង្គចូលចិត្តទៅប្រោសអ្នកធំប៉ុន្តែព្រះអង្គមានឥទ្ធិពលព្រះអង្គជាក្សត្រព្រះអង្គជាសាស្តាអញ្ចឹងព្រះអង្គទៅប្រោសនឹងមិនមែនប្រោសរលៀបរសការៈរតំណែងអីទេដោយសារអីដោយសារកាលណានៅមើលនឹងមេតបនឹងពរាជានឹងជ្រះថ្លាកូនចៅជ្រះថ្លាទាំងអស់ហើយអ្នកធំអញ្ចឹងអ្នកធំស្រុកខ្មែរយើងនឹងថ្វាទៅទេមានអេដាមប្រមាណអ្នកកាលណា ឯអាដាមធំធំនឹងគាត់អង្គុយស្ដាប់ កូនយ៉ាងស្ដាប់ដែរអង្គរៈអង្គអីនឹងស្ដាប់ទាំងអស់ហើយបើថាឯអាដាមនឹងគាត់មិនមកចិត្តទេទាំងអង្គរៈទាំងញាតមិត្តគេនៅក្រៅក្រៅទាំងអស់គេជែកគ្នាលេងឯក្រៅអញ្ចឹងការសំដែងធននេះ គឺសម្រាប់ភ្ញៀវដែលមកទេមិនមែនសម្រាប់ម្ចាស់បុណ្យទេទេសនោះវាគ្មាន power ទេមិនន័យថាដឹងថាគេអត់ទុកធននឹងសំខាន់សោះហ្មងហ្នឹងហើយ ចឹងប៉ុនដែលប្របាក់ទេសមានពីរយ៉ាងហ្នឹងគឺប៉ុនមនុស្សច្រើនពេកមួយប៉ុនអ្នកធំមួយហ្នឹងប៉ុនដូចជា មាន ប្រមាណអ្នកដែលឯកឧត្តមជាចន្ទោឬក៏ឯកឧត្តមស្អីទៅខាងភ្លើងនោះគាត់ស្ដាប់ដោយយកចិត្តទុកដាក់គាត់ចូលមកចិត្តចិត្តក្រេយ៉ាងគាត់អង្គុយមើលមុខចឹងស្ដាប់ចឹងទៅកូនចៅគាត់ស្ដាប់ងោះភ្ញៀវភ្ញៀវដែលឯកឧត្តមចូលរួមទាំងអស់ក៏មកស្ដាប់ដែរមិនចង់ក៏ស្ដាប់ដែរ ហ្នឹងហើយសំខាន់គឺមេហ្នឹងតែមកអញ្ចឹងបានចាស់ចាស់គាត់និយាយថាអីណាចាប់ចោលទៅចាប់មេហ្នឹងត្រូវហ្នឹងហើយជឿថាសំខាន់មែនតើអបើបើក្នុង ការរស់នៅជាសុខក្នុងសង្គមវិញពាក់ព័ន្ធជាមួយនឹងអឺ សេចក្តីសុខក្នុងសង្គមក៏អញ្ចឹងព្រះអង្គសម្ដែងនៅក្នុងសបិន16ណាសបិន16ហ្នឹងគឺអឺកាលណាបរិជាមានធัวក្នុងខ្លួនរាជអាមាត្យក៏មានធัวក្នុងខ្លួនមន្ត្រីក្រមក្រមក៏មានធัวក្នុងខ្លួនហ្នឹងឯងដែលហៅថាគ្រប់គ្រងប្រទេសដោយទស្សពិតរាជៈធัวវាសុខតិចអញ្ចឹងហ្នឹងនឹកឃើញពាក្យហ្នឹងនឹកឃើញពាក្យញោមប្រុសអាត្មាហើយនឹងប្អូនអាត្មា ពីក្មេងអាត្មាហៅបងអាត្មាអាទៅអាមកណាជាមួយបងអាត្មាណាហើយប្អូនអាត្មាក៏ហៅអាត្មាអាដែរអញហែងអញហែងនោះហ្នឹងហើយដល់ពេលអញ្ចឹងទៅអាត្មា ចង់ឲ្យប្អូនអាត្មាហៅអាត្មាបងអាត្មាប្រាប់ឪថាអើបើសិនចានីហៅខ្ញុំខ្ញុំបងខ្ញុំធ្វើចឹងដែរខ្ញុំហៅអានោះអាបងនោះណាហ្នឹងហើយហៅបងដែរ ហ្នឹងហើយហើយដល់បងអូនថ្មថាមិនដែលទេឯងហៅបងយើងបងសិនអញហៅឯងបងដែរដល់ញោមថ្មកាត់ក្តីគាត់ថាធម្មតាគេបោះចដើគេបោះពីណាទៅណា ពីលើទៅក្រោមឬក៏ពីក្រោមឡើងលើណាដល់មួយម៉ាត់ហ្នឹងទៅថ្មចាញ់អូចឹងមែនបើយើងបោះពីក្រោមឡើងលើបោះហើយបោះទៀតបោះហើយបោះទៀតមែនទេហ្នឹងហើយអញ្ចឹងដល់តែបោះពីលើមកក្រោមអញ្ចឹងដែរ ដល់ទៅមើលការគ្រប់គ្រងវត្តក៏ដោយស្អីក៏ដោយបើថាចៅអធិការនឹងលោកស្រឡាញ់ធัวអាលោក ដឹកនាំយ៉ាងម៉េចកូនចៅវាទៅអញ្ចឹងហើយបើថាចៅអធិការស្អប់ធัวហើយចាប់មែនទេហ្នឹងហ្នឹងវាត្រូវតែអញ្ចឹងអញ្ចឹងចាប់ពីនឹងមកអាត្មាហាត់ហៅបងអាត្មាឈ្មោះសរុនហ្នឹងហើយ ហៅរុនរុនអញ្ចឹងយូរយូរប្រខ្មាស់អាដំបងហៅបងមកខ្មាស់ដំបងនឹកឃើញតិចទៅថាហៅបងអឺតម្រុំទៅធ្លាប់ អញ្ចឹងវាវាវាទៅលើការហៅដែរកាលណាហៅអាអញហ្នឹងហៅនៅហ៊ានថាឲ្យគ្នាទៅវិញទៅមកដល់ត្រឡប់ហៅគាត់បងយូយូយូលែងហ៊ានឆ្លោះមួយគាត់មកដូចឲ្យសិតទៅគាត់ជាបងមែនតែនបដ ாய் ទៅលើ ការហៅហ្នឹងដែរ នឹងដល់ហៅបងយូរយូរយូរលែងហ៊ានឆ្លោះជាមួយគាត់កាលនោះអញហែងអញហែងស្មើគ្មានទេនឹងអឺមួយទៀតការអាត្មានៅសាមណេរឃើញដេញអឺក្មេងៗនៅវត្តណាអត់គោរពព្រះសង្ឃជួនកាលអង្គុយជាមួយគ្នាអីចឹងចឹងអាត្មាទៅទូលគ្រូអាត្មា មើលក្មេងៗដូចអត់គោរពលោកសោះបានលោកថាហឹមហ្មងលោកនៅស្ងៀម គាត់ថាវាមិនមែនមកពីក្មេងមកពីពួកលោកឯងហ្នឹងមិនដែរតើពួកនេននេនឯងរាល់គ្នានឹងគោរពប្រធេរៈបានប៉ុណ្ណារងៃបានលោកលើក ពាក្យមួយថា សំឡឆ្ងាញ់ដោយសារគ្រឿងគ្រូរឿងរឿងដោយសារសិស្សសំឡឆ្ងាញ់ដោយសារគ្រឿងពុកម៉ែរឿងរឿងក៏ដោយសារកូនឃើញទេ អញ្ចឹងបើសាមណេរទាំងឡាយមិនគោរពប្រធេរៈផង មិនជាគំរូឲ្យក្មេងឃើញផងក្មេងមិនមិនគោរពឃើញទេអញ្ចឹងបានលោកដោយច្រើនលោកសង្ឃដោយច្រើនចូលទៅដល់ពេញច្រើនផ្លិចគ្រូច្រើនតែស្មើគ្នាទោះបីជានៅជនបទនឹងធ្លាប់គោរពបប្រតិបត្តិគ្រូយ៉ាងណាក៏ដោយដល់ចូលទៅដល់ទីក្រុងឆ្លក់ទឹកមិនសិនមកឬគ្រូថ្មមានសិស្សរាប់រយ ទីបំផុតនៅដាក់ខ្លួនជាសិស្សនៅបំរើលោកនៅតែ3គ្នាទេនៅលោកប្រើបាន ក្រៅពីហ្នឹងដូចដូចស្មើគ្នាស្មើស្មើគ្នា ចូលទៅណាមួយទៅដល់ទីក្រុងហ្នឹងខ្លះគេមានញោមធននៅអាមេរិកនៅកាណាដាអីផងគ្រូក្រជាងហើយមហូបអីរៃលុយទិញឆាន់របស់គ្នាអញ្ចឹងទៅដល់អញ្ចឹងគ្មានពីណាពឹងពីណាគ្រូហិង្សាហ៎មិនធំស្មើទេមើលងាយគ្រូទៀត ភាសាគ្រូលោកអត់ឆ្លៀសទេវិជាផ្សេងផ្សេងដូចអង់គ្លេសកុំព្យូទ័រលោកចេះហើយណោះលោកចេះតែបល័យបរៀនពីមុនមកហ្នឹងដល់គេចេះនិយាយអង់គ្លេសអីផងមើលទៅគ្រូនោះបង្កើតហ្មងយ៉ាប់ហ្នឹងចឹងចឹងមិនថាអឹមបើសិនជាការគោរពហ្នឹងដូចគ្រូចឹងអាត្មាសរសើរនៅគុលតឹងអាត្មា ទៅឃើញ តាំងពីអាត្មាមិនតាន់បង្កើតវត្តអាត្មាសរសើរមួយចំណុចលោកចេះរៀបចំមួយចំណុច លោកគ្រូទឹមសឿនហ្នឹងលោកនាំអាត្មាដើរអញ្ចឹងទៅអាត្មាតែងតែនិយាយប្រាប់កូនចៅអាត្មានេះមិនបាច់ធ្វើអីគឺបង្ហាញដោយកាយវិការអ្នកណាទៅក៏បង្ហាញពីឥទ្ធិពលដែរនាំនាំអាត្មាដើរមើលវត្តអញ្ចឹងទៅកូនសិស្សរបស់លោកសាមណេរភិក្ខុគ្រាន់តែឃើញគ្រូទៅចេញមកលើកដៃសំពះគ្រូទៅផុតអាត្មាដើរទៅផុតបានលោកចូលវិញ នេះគឺជាការបង្ហាញនូវឥទ្ធិពលរបស់គ្រូអញ្ចឹងបើអ្នកនៅចិត្តគោរពហើយ អ្នកទៅពីចងាយធានធ្វើប្រហែសទេមិនបាច់ប្រាប់គេមកមកគោរពអញមិនបាច់ប្រាប់ទេ សំឡឆ្ងាញ់ដោយសារគ្រឿងគ្រូរួងរឿងដោយសារសិស្សបើសិស្សនៅចិត្តចិត្តគោរពហើយអ្នកមកឃើញគោរពហើយ ហើយលោកលើកទាំងអស់សម្លឆ្ងាញ់គ្រូថ្មលោកលើកសម្លឆ្ងាញ់ដោយសារគ្រឿងស្ដាច់រុងរឿងដោយសាររាជអាមាត្យបើថាមន្ត្រីធំធំឈប់គោរពស្ដាច់ហើយរាជណាក៏មិនគោរពស្ដាច់ដែរបើមន្ត្រីរាជការធំធំឃើញស្ដាច់គោរពរាជណាមិនលុតជង្គង់ថ្វាយអង្គមស្ដាច់មែនទេមែនទេហ្នឹងហើយមកទៅឃើញកាយវិសាកបូជា នៅថៃកាន់តែកូន ស្រីស្ដាច់ថៃហ្នឹង គ្រប់មន្ត្រីរាជការទាំងអស់មិនដែលហ៊ានឈរនិយាយជាមួយកូនស្រីថៃនឹងស្ដេចថៃនឹងមកគាត់ណាមកនឹងដើមចង់រួចផងជាអតេះមកអញ្ចឹងពីការហ្នឹងហើយអឺមន្ត្រីគេលុតជង្គង់គ្រប់គ្រប់គ្រប់គ្រប់គ្រប់គ្រប់ហើយប្រជាជនសំបី ជនជាតិផ្សេងក៏លុតតាមដែរបើមន្ត្រីធំធំគេលុតអស់ហើយនេះឯងគឺជាអធិពលរបស់គេណាហ្នឹងអញ្ចឹង យើងឈរមិនបើមន្ត្រីធំធំគេគឺពាក់សັບកាយប្រហែលលុតអស់ទៅហើយនោះនៅយើងនៅស្ងៀមមិនកើតនៅម្នាក់ឯងនោះគេមើលមុខមែនទេហ្នឹងហ្នឹងគឺពាក្យតាមពិតពីរោះមិនមែននៅលើតែពាក្យនិយាយគឺវាមានឥទ្ធិពលវាពីរោះពិតប្រកបនៅពេលដែលយើងឃើញសកម្មភាពឃើញដល់ឃើញសកម្មភាពអូត្រូវមែនដល់ឃើញសកម្មភាពអូត្រូវមែនហ្នឹងចឹង មួយទៀតចំពោះយើងជាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែពួក យើង មួយចំនួន នៅមានទម្លាប់សែនព្រេនដល់បពការជនតែការសែនព្រេននោះ ការជនរបស់យើងនោះ បានដល់គាត់ដែរឬទេនេះមិនមែនជារឿងអាក្រក់ទាំងអស់ហើយក៏មិនមែនជារឿងល្អទាំងអស់ដែរយើងពាក្យថាសែនព្រេននឹងហាក់ដូចជាយើងសែនបញ្ជូនរបស់នឹងទៅ ក៏ប៉ុន្តែប្រសិនបើយើង ប្រើពាក្យការបូជានឹករលឹកគុណទៅវិញ នៅតែបានបន់អញ្ចឹងអញ្ចឹងណាតែហោដូចជាយើងថ្វាយដង្ហាន់ព្រះអង្គយើងដឹងហើយថាព្រះអង្គបរិនិព្វានហើយព្រះអង្គបរិនិព្វានហើយព្រះអង្គអត់មាន នៅចាំទទួល ចង្ហាន់យើងទៀតទេប៉ុន្តែនេះ គឺជាការសម្ដែងទឹកចិត្តណាការសម្ដែងទឹកចិត្តដូចជា ប្រពៃណីចិនមកគិតថាល្អភាកច្រើនយ៉ាងណាក៏ក្រនបើជាង ខ្មែរយើងភ្នូខ្មោចម៉ែមិនដឹងនៅណាដែរនៅស្រុកខ្មែរយើងគ្មានភ្នូខ្មោចខ្មែរទេអាត្មាចិត្តតែគិតមួយចំណុចទៀតថាស្រុកខ្មែរហងៃតិចទៀតមិនមែនស្រុកខ្មែរទេគ្មានខ្មោចខ្មែរមួយប៉ុណ្ណឹងបើកប់វិញកប់ដីហើយគ្មានទាំងផ្លាកព្រលឹងគ្មានថ្មចំណាំថាកន្លែងហ្នឹងវិញតែ4 10 20ឆ្នាំអាលេទៅជាដីអស់បាត់ បើអ្នកមានធនធានក៏ធ្វើចេតដីទៅយូរយូរមានមួយហ្នឹងហើយចិនយួននេះគឺកបតនាដាក់ថ្មសរសេរឆ្នាំទុកហើយចុះរាប់រយឆ្នាំទៅមុខនោះពេញដីនោះខ្មោចគេអស់ហើយខ្មោចខ្មែរនៅណាវត្តក៏គ្មានទៀតណាគ្មានចេតដីប្រមាណនោះហ្នឹងនៅវត្តហ្នឹងមានតែឆ្អឹងនោះតែបន្តិចអស់បាទណា អាត្មាគ្រាន់តែជាក្តីសម័យរបស់អាត្មាទេ មិនជាថាអញ្ចឹងប៉ុន្តែគ្រាន់ថាតាមពិតណាប្លង់រឹងពិតប្រកបមិនមែនប្លង់កន្លែងយើងរស់ទេអាកន្លែងងាប់ទៅប្លង់រឹងពិតប្រកបខ្មោចតកតតាហើយម៉ងធ្វើតាហើយមិនងាយនរណាទៅឈូសឆាយកើតទេបើគាត់អាចរស់ធ្វើថ្មីបានមែនទេពហិយា អាចរស់ធ្វើថ្មីបានទុកខកកោះខ្មោចម៉ែអូគេនោះក៏គឺបាតកម្មពេញណានៃលើមែនទេមែនទេហ្នឹងហើយហើយខ្មែរយើងកប់ខ្មោចគ្មាន សូវមានគំនិត ថាត្រូវសរសេរជាអក្សរខ្មែរដាក់ថាស្លាប់ប៉ុណ្ណេះប៉ុណ្ណេះអត់សូវមានសោះហ្នឹងហើយមើលចិនមកគ្រប់ភ្នោខ្មោចទាំងអស់ដាក់ផ្លាក នេះមិនមែនសម្រាប់ខ្មោចទេគឺជាការសម្គាល់មួយដ៏យ៉ាងពិសេសសម្រាប់ជនជាតិគេសម័យក្រោយនឹងតទៅមុខទៀតនេះទៅជាម្ចាស់ទឹកដីដូនតាគេគេរស់នៅតាំងពីប្រហែល100ឆ្នាំមកប្រហែល100ឆ្នាំមកប្រហែល100ឆ្នាំមកឯណាខ្មែរមានឯណានឹងអានឹងបានណាប៉ុណ្្នឹងចោះនឹងនេះនិយាយទៅវាជ្រៅប៉ុន្តែខ្មែរគ្រាន់ថា គំនិតវាអត់វែងឆ្ងាយបើខ្មែរពីដើមគំនិតវែងគឺធ្វើអ្វី សម្លឹងរាប់ពាន់ឆ្នាំទៅមុខដូចអ្នកធ្វើអង្គវត្តចឹងមិនគំនិតខ្លីណាយើងចាយលុយបោះចាស់ពពៈបរោះយើងចាយមិនតាន់អស់នេះមួយឆ្នាំមួយឆ្នាំ សន្តាគារគ្រប់កន្លែង នៅអង្គវត្តហ្នឹងខ្មែរយើងលក់ដូរស្អីដាច់គ្រប់យ៉ាង នៅ ក្បែរអង្គវត្តហ្នឹងគឺដោយសារគុណអង្គវត្តនេះឯងគេមិនទៅមើលខ្មែរគេទៅមើលអង្គវត្ត ដូច្នេះយើងចាយបោះចាស់យើងមិនតន់អស់មានតែយើងមិនចេះថែបងមែនទេហ្នឹងហើយអញ្ចឹងនេះមកគិតថាការរំលឹកគុណមិនសាបសូន្យនេះមានរឿងមួយជារបៀបបុគ្គលាធិដ្ឋាននឹងពិតមិនពិតអាត្មាក៏មិនដឹងដែរប៉ុន្តែបែបជា ពុទ្ធនិយម ដែលរឿងឆ្កែកើតមកកូនមនុស្សនោះណាមានកូនស្រី3នាក់ នៅក្នុងព្រៃហ្នឹងដល់ពេញកមុំអស់ទៅ នេះចង់និយាយពីរឿងអ្នកនឹកគុណអឺកូនស្រីច្បងដើរដើរទៅបេះផ្លែឈើទៅក៏ជួបកូន ស្ដេចដែលទៅកសាលក្នុងព្រៃហ្នឹងក៏រកសួរថានាង ជាកូនអ្នកណាខ្ញុំ ជាកូន កំព្រាអត់ប្រាប់ថាកើតពិសីវែងផ្លូវមកតណ្ដឹងក៏ស្រឡាញ់ពេញចិត្តយកទៅធ្វើមហេសីដែរ នាងប្អូនទី2បាត់យូរក៏ទៅរកផ្លែឈើទៀតក៏ទៅជួបកូនសិទ្ធិនាងពៅនឹងក៏បាត់ទៅរកទៀតទៅ ជួបកូន អ្នកកសិករម្នាក់ធម្មតាក៏បានប្តីអស់ទៅភ្លេចម៉ែអស់ទៅម៉ែឮតំណឹងអញ្ចឹងទៅ ថាកូន បានប្តីតទៅ កូនទី1កូនស្ដេចនោះបានជាស្ដេចនោះទៅដល់ចូលចាស់មុំតកូនពេញកមុំឆ្កែនោះចាស់មែនទេណាលកឹងស៊ីក្លិនអត់ល្អទៅដេកក្បែរ កូននឹងកូននឹងធ្វើមិនដឹងធ្វើដូចអត់ស្គាល់គ្នាណាបានស្ដេចនឹងសួរហើយម្ចាស់អូន បានឆ្កែពីណាមកនឹងមិនដឹងមកពីណានេះឆ្កែនេះ ធ្វើអត់ដឹងអញ្ចឹងទៅហើយបានគេប្រាប់រាជអាមាត្យហ្នឹងឲ្យដេញវៃឆ្កែហ្នឹងមកឲ្យឆ្កែក្លិនស្អុយមកអង្គុយក្បែរមហាស័យមហេមហេស័យយើងអញ្ចឹងគឺវៃពីនឹងមករត់ត្រូវមានបនួងតកោរកូនទី2 រកូនទី2អឺធ្វើដូចមុនទៅចិត្តចឹងគេសួរដូចមុនទៅថាមិនដឹងមិនស្គាល់អីចឹងព្រោះប្រាប់ថាកើតពីឆ្កែហ្នឹងវាអន់ហ្នឹងហើយចឹងក៏គេដេញវាយប្រមាណពនួងមកទៀតមក រត់ទៅរកកូនពៅកូនពៅគាត់នៅឃើញម្ដាយមករត់ទទួលអោបតកងមកមកងូតទឹកងូតអីឲ្យអញ្ចឹងបានប្តីមកវិញសួរចុះអឯងបានឆ្កែពីណាមកបាន ប្រាប់ប្តីត្រង់បងកុំប្រកាន់អីតាមពិតខ្ញុំជាមនុស្សមែនតែខ្ញុំកើតពីឆ្កែហ្នឹងសំបងកុំប្រកាន់នឹងខ្ញុំអីបានប្តីនោះក៏ចិត្តល្អថាអើបើគាត់ជាម៉ែអូនឯងទៅហើយក៏ដូចតែម៉ែបងអញ្ចឹងដែរក៏មើលថែទាំងពីរអ្នកទៅប៉ិនវាត្រូវប្រមាណប៉ុណ្ណួងមកហើយនោះយប់ហ្នឹងក៏ងាប់ទៅអស់ជីវិតទៅហើយបានប្រមាណថ្ងៃស្លាប់ទៅហ្នឹងក៏យកទៅកប់ ក៏ឲ្យពូនប្រូយ៉ាងស្អាតមកពយល់សពកូនកូនពៅកូនឯងក្រជាងគេណាកូនកូនឯងទំនេរទៅបោះភ្នោម្ដាយទៅនឹងរស់ស៊ីមានបានព្រឹកឡើង ប្រាប់ប្តីអើអញ្ចឹងទៅបោះទៅតទៅបោះយកដៃជូត ភ្នោពូន ភ្នោទៅក៏ចេញមាសមកព្រិចព្រិចព្រិចព្រិចព្រិចមកក៏យកមកធ្វើអ្នកមានមកហ្នឹងហើយ ដល់ពេលនោះនិយាយពីកូនច្បងនោះវាកើតចង្រៃផ្ទះបាញ់ប្រាសាទគ្រូទាយទៅគេថាអូស្រីចង្រៃចូលនគរហើយពីណាស្រីចង្រៃមហេសីព្រះអង្គហ្នឹងហើយមនុស្សរមិលគុណអីយើងស្រឡាញ់ណាមិនអាចបើមិនអាចទុកឲ្យងាប់ខ្លួនឯងទៅអញ្ចឹងគេមិនសុខចិត្តស្លាប់ គឺគេដេញចេញដេញចេញ ទៅ នៅជាមួយប្អូនទី2កើតចង្រៃផ្ទះបាញ់ប្រាសាទទៀត រត់ទៅរកប្អូនទី1ឬថាកូនអ្នកក្រប៉ុន្តែដល់ឃើញប្រាសាទគេប៉ុណ្ណានេះអាកូនទី3ណានិយាយយាយច្រឡំបានសួររឿងរ៉ាវថា មានអីបានម៉ែឲ្យម៉ែឲ្យពីណាភ្នោបានទៅសុំកម្មាតោដើម្បីជូតោលោកបានមាសបានអីទៅធ្វើអ្នកមានគេហ្វាយគុំ3ដង ជូតឆ្វាច់អាចឆ្កែពេញដៃ វាអត់បានវាចេញអាចឆ្កែទៅវិញទៅណាហ្នឹង3ដងបលៈតាឆ្កែនឹងពៅនឹងឯងក៏ហក់ខ្ញុំដែរទេខ្ញុំជូតចេញតែមាសអើអញ្ចឹងជូតមើលដល់ជូតទៅចេញទៀតមែនអើសង្ស័យតែមិនដឹងម៉ែទេអើបើយើងអត់ដឹងមែនបើមិនដឹងទៅផ្សែងគុំគាត់មិនស្មោះនេះគាត់តែចង់បញ្ជាក់ថាទោះបីជាគាត់ស្លាប់ហើយក៏ដោយ ការថ្វាយបង្គំរបស់យើងនឹកឃើញគុណគាត់គឺជាកតញ្ញតាធម៌យល់ទេ ទង្វើដែលគោរពឪពុកម្ដាយគោរពភ្នោការយករបស់ទៅថ្វាយនេះមិនមែនសុទ្ធតែរឿងខុសទេផ្ដើមដោយការនឹកឃើញទេតែវាត្រូវកាត់បន្ថយទៅវិញដោយយើងទៅបួងសួងសុំមានបានអីអាហ្នឹងវារៀងកាត់បន្ថយប៉ុនណាតែបើត្រឹមតែជាការនឹករលឹកឃើញគុណរបស់គាត់ថ្វាយបង្គំប៉ុននៅតែប៉ុនគាត់ស្លាប់អលាយអស់ក៏ដោយពីព្រោះវាជាកតញ្ញូតាធัวយល់ទេយល់ទេហ្នឹងដូចយើងថ្វាយបង្គំព្រះអង្គអញ្ចឹងមិនចាំបាច់ព្រះអង្គនៅទេ ព្រះអង្គបរិនិព្វានហើយប៉ុន្តែ យើងនឹករលឹកឃើញគុណរបស់ព្រះអង្គនឹងចឹងប៉ុន្តែអ្វីដែលខុសដែលយើងយល់ថាអឺថ្វាយទៅវាបាន ដល់ចេះចាហ្នឹងគឺជាការយល់ខុសហ្នឹងដូចអាត្មានៅតែធ្វើចឹងអាត្មាឲ្យបងប្អូនទៅដល់កន្លែងញោមប្រុសអាត្មាឲ្យថ្វាយបង្គំកន្លែងភ្នោកន្លែងស្អីស្អីហ្នឹងដល់ពេលវេលាយកថ្វាផ្កាយកទៅដាក់អីចឹងទៅជាការសម្ដែង ទឹកចិត្តរបស់យើងយល់ទេញោម ណាប៉ុន្តែយើងដឹងយើងមិនមិនដឹងទេមិនមិនមិនដឹងថាផ្កាហ្នឹងបន្តិចទៅវាសពូនអស់ផ្កាបន្តិចវាបាត់អស់មានបានទៅគាត់ ណា តែវាសំដែងទឹកចិត្តសំដែងទឹកចិត្តគោរពរបស់យើងអញ្ចឹងបានពាក្យពលពតនិយាយថាម៉េចនិយាយថា ពាក្យសម្ដីវា បញ្ជាក់ឲ្យវណ្ណៈសម្ភារៈវាបញ្ជាក់ឲ្យសតិអារម្មណ៍អញ្ចឹងណាអញ្ចឹងពាក្យសម្ដីគេនឹងដឹងថាយើងចេញមកពីតកូលបែបណាឬក៏ការសិក្សារបស់យើងនឹងមានកម្រិតបែបណា គេនឹងដឹងតាមរយៈការនិយាយស្ដី មែនទេហ្នឹងគេដឹងថាយើងមានការចេះដឹងអត់មានការអប់រំអត់ឬក៏សង្គមគ្រួសាររបស់យើងរបៀបណាគេនឹងដឹងតាមការនិយាយស្ដីណាហើយសម្ភារៈវានៅ ខាងក្រៅក៏ប៉ុន្តែវាបញ្ជាក់អំពីអសតិអារម្មណ៍របស់អ្នកធ្វើទីហៅថាយល់មែនពីកម្មផលថាស្លាប់ហើយដូចអង្គត់អស់ប៉ុនយកម៉ែឪទៅបោះចោលហើយប៉ុនក៏មិនធ្វើឲ្យស្អីក៏មិនអានឹងសួរថាគាត់នឹងមាននឹករលឹកគុណម៉ែឪទេ អត់ទេឃើញទេជួនកាលអ្នកខ្លះមិនសូវមានការយល់ដឹងតែគេយល់ពីគុណនឹកម៉ែនឹកឪគេធ្វើកន្លែងម៉ែឪគេបានស្អាតឃើញទេអញ្ចឹងអ្វីដែលខុសដោយយល់ថាការសែនទៅវាបាន ដល់នឹងទៅ ជាការយល់ខុសណាយកស្រាយកអីទៅជ្រោយទៀតសង្ស័យដាច់សិលខ្មោចនឹងទៀតណាតែបើយើង ដាក់ត្រឹមតែផ្លែឈើផ្កាអីចឹងទៅ ដាក់ផ្លែឈើតំណាងថាដូចជាថាដូចជា តែយើងមិនមែនមិនដឹងថាវាអត់ទេពុកម្ដាយយើងធ្វើបន់ច្រើនអញ្ចឹងយើងអាចសង្ឃឹមថាគាត់ទៅឋានសួគ៌បានដែរមិនមែនមកដេកចាំភ្នោនឹងឯណាខំធ្វើបន់នៅកំភ្លុំមកកើតដេកចាំភ្នោនឹងចាំយើងសែនោះយ៉ាប់ញាតិញោមធ្វើបន់រាល់ថ្ងៃចង់ទៅដេកភ្នោនឹងទេសពនៅនឹងប៉ិនចង់ដេកយាមនៅនឹងចាំសែនពីកូនណាមើលស្មាសួរខំទៅធ្វើបន់មកកកោក ឥឡូវឧទាហរណ៍ថា ពីមុនញាតិញោមជាកូនស្ដេចហើយគេធ្វើភ្នំមួយយ៉ាងស្អាត នៅនៅព្រៃភ្នំឥឡូវមានផ្ទះមួយនៅអារីโซណា នេះគេប្រាប់ទៅអូភ្នំអ្នកនាង នៅកណ្ដាលព្រៃភ្នំដេកដេកណាឥឡូវសពយើង ពីមុននៅនៅ ព្រៃភ្នំគេធ្វើស្អាតហើយមួយទៀតផ្ទះយើងនៅនេះសាមញ្ញធម្មតាឥឡូវទៅណាទៅកន្លែងភ្នំហ្នឹងឬក៏នៅផ្ទះនេះអ្នកដែលស្លាប់ទៅព្រះអង្គថា ដូចជាពស់ដែលសក់សំណក់ហើយអញ្ចឹង អត់មានអាល័យស័កសមនឹងទេយើងនេះយំជំនួសអ្នកស្លាប់ទេ អ្នកស្លាប់គេមិនដែលស្ដាយខ្លួន គេផងហ្នឹងញញឹមដែលឃើញអ្នកស្លាប់យំស្ដាយខ្លួនឯងណាអ្នកស្លាប់មានដែលស្ដាយសំណក់ទេ មានន័យថាទ្រាំនៅជាមួយសំណក់ហ្នឹងវាអត់កើតទេមិនទៅហ្នឹងយល់ទេណាហើយគេអត់ដែលអាល័យទេបើអាល័យមិនទៅទេ នៅអត់កើតត្រង់វាអត់កើតបោះចោលដូចពស់យ៉ាងវាពិបាកក្នុងខ្លួនហ្នឹងបើវាព្រមសក់ហ្នឹងសក់ភ្លាមមិនមិនស្រួលណាសាច់វាខ្ចីនេះលូនទៅវាពិបាកប៉ុន្តែដោយសារនៅជាមួយសំណក់អត់កើត សំណក់វាតឹងខ្លួនអញ្ចឹងវាចាស់ទៅវាតឹងខ្លួនអញ្ចឹងខំរើដោយសារសាច់ថ្មីវាដោះមកអញ្ចឹងវាទៅ វាតឹងអញ្ចឹងទៅត្រូវខំសក់វាចោលអញ្ចឹងបុគ្គលអ្នកស្លាប់នឹងដូចជាបុគ្គលដែលសក់សំណក់ចោល ពស់ដែលសកសំណក់ហើយមិនអាល័យសំណក់យ៉ាងណា បុគ្គលអ្នកស្លាប់រមែងទៅ តាមកម្មដូចគ្នាណាអ្នកយើងសូត្រស្ដាប់លោកប្រសង់សូត្រអញហួសម៉ោងរមែងទៅតាមកម្មគឺទៅតាមផលល្អនិងអា ក្រក់ដូច្នេះញោមលើកសួរនេះពិតជាល្អប៉ុន្តែល្អហ្នឹងគឺសម្រាប់យើងយល់ដឹង គឺថាយើងមិនបន្ទោសគេទាំងអស់ទេការដែលគេគោរពការដែលយើងដាក់ការថ្វាយឬក៏ដាក់ផ្លែឈើជូនគាត់នឹករលឹកអីអញ្ចឹងគឺថាយើងប្ររពយកគុណជាសំខាន់នឹងអញ្ចឹងប៉ុន្តែយើងមិនមែនមិនដឹងថាការដាក់ដូច្នោះมันបានដល់ទេដូចយើងមិនមិនឆ្ងល់ពីការដែលយើងថ្វាយបង្គំព្រះអញ្ចឹងយើងទុកឪពុកម្ដាយយើងដូចជាព្រះជាព្រះអរហន្តហើយយើងថ្វាយបង្គំនឹករលឹកចំពោះគុណោបការៈគាត់ ហើយក្រៅពីនោះយើងធ្វើតេកណានុបទានឧទ្ទិសជូនគាត់ទៅហើយដូចព្រះសម្មាសម្ពុទ្ធព្រះអង្គអត់មានមកទទួលអីពីយើងទេយើងដឹងហើយរបស់ដាក់ប៉ុណ្ណាវានៅតែប៉ុណ្ណឹងហើយព្រះអង្គក៏មិនមកលិទ្ធមកហត់អីនោះទេហើយពុកម្ដាយយើងក៏ដូចគ្នាអញ្ចឹងប៉ុន្តែការនឹកគុណមិនឥតប្រយោជន៍អញ្ចឹងហ៎យល់ទេណា ហ្នឹងហើយមិនអត់ប្រយោជន៍ទេក្រនបើ ជាងយកពុកម្ដាយយកទៅដាក់ជើងកាលកាន់ថាអូយកឆ្អឹងម៉ែទៅដាក់វត្តឲ្យស្ដាប់ធัวនេះគឺជារឿងអត់ប្រយោជន៍មែនទេហ្មងម៉ែឪនៅឲ្យទៅមើលតកូនដល់ងាប់ទៅឲ្យទៅស្ដាប់ធัวអត់ប្រយោជន៍ហ្មងអស់តជីអីបានស្អីស្អាប់ជាឆ្ងល់មែនទេនៅរស់ហ្នឹងគ្រាន់តែខូចតជីបន្តិចស្ដាប់លេងលឿចូលមុំដុតអស់យ៉ាប់បងហ្នឹងហើយ ជាប់ធំយ៉ាប់ហ្នឹងចុះហ្នឹងហើយអស់ម៉ោងប៉ុណ្្នឹងហើយអឺក៏ចម្រើនពរលាញាតញោមមកហើយផងដែរណាហ្នឹងស្អែកត្រឡប់ទៅវិញបើ